នៅក្នុងឆ្នាំ2022នេះមានខាលដែលជាជាន់ ឆ្នាំវកដែលឆុងជាមួយខាលឆុង100%អញ្ចឹងបើយើងជន់យកឆ្នាំដូចដូចគ្នាដូចជាខាលជន់ខាលអញ្ចឹងបើយើងឡើងឡើងទាំងអស់គ្នាបើធ្លាក់ធ្លាក់ទាំងអស់គ្នាតែប៉ុណ្្នឹងទេចាជំរាបសួរអូនចានាងខ្ញុំអឺមលណាវី អញ្ចឹងរាល់ដងបងប្អូនតែតែងតែតាមបានពេកលេខចំណាំងយើងខ្ញុំអត់ដែលស្គាល់ឈ្មោះអ្នកគ្រូពិតឈ្មោះអីណាតែថ្ងៃនេះអ្នកគ្រូមកបង្ហាញថាខ្ញុំឈ្មោះមិលណាវីឈ្មោះកំណើតដើមពីឪពុកម្ដាយដែលគាត់បាន ដាក់ឈ្មោះឲ្យស្រុកកំណើតរបស់ខ្ញុំជាអ្នកខេត្តក្រចេះចាប់ដើម ស្វែងយល់ពីហុងស៊ុយហ្នឹងប្រហែលជាយូរដែរគ្រាន់តែអត់បានទៅរៀនអញ្ចឹងណានៅក្នុងឆ្នាំ2019ខ្ញុំចាប់ដើមចុះឈ្មោះចូលរៀន នៅស្ថាប័នធំប្រទេសខ្មែរយើងបើរៀនតាំងពីនឹងមកបានវគ្គចាគេគេមានវគ្គវគ្គរបស់គេចាអញ្ចឹងខ្ញុំចាប់បានគ្រប់វគ្គរហូតចា អត់គិតឆ្នាំទេគឺគិតវគ្គបទពិសោធន៍របស់ខ្ញុំចូលដល់កូចូលឆ្នាំចិន2ឆ្នាំហើយបើនិយាយពីប្រវត្តិចាប់ផ្ដើមបងប្អូនដែលគ្រប់គ្រង page ខ្ញុំគាត់នឹងស្គាល់ប្រវត្តិខ្ញុំអាសាទៅតែនិយាយថ្មីថ្មីនេះដែរចាប់ផ្ដើមពីការលក់លេខទូរស័ព្ទ បែបហុងស៊ុយហៅថាឲ្យលេខនំសំណាងណាចាប់ផ្ដើមពីបែបហ្នឹងទៅចាហើយពីដំបូងក៏មានបំណងមកធ្វើបែបហ្នឹងដែរព្រោះដោយសារគិតថាយើងរៀនវិជានឹងមកហើយយកធ្វើមិនទៅកែប្រែព្រោះរៀនហើយរៀបហុងស៊ុយហើយក៏នៅ តែយើងនៅតែផ្ទះអីចឹងព្រោះថាពាក្យថាហុងស៊ុយមិនមែនរៀបហើយឬក៏រៀនមកហើយលុយធ្លាក់ពីលើមេឃដេកមកហើយលុយនៅក្រោមខ្នើយទេអត់ទេតោះតែការខំប្រឹងប្រែងរបស់ខ្លួនយើង អញ្ចឹងហើយទៅខ្ញុំមានកំណត់មួយថាលក់លេខទូរស័ព្ទនាំសំឡាងដល់បងប្អូន ហើយក៏មិននឹកស្មានថាបាន មកខ្លាយជាគ្រូចិនសែដែរគ្រាន់តែថាចង់លក់ហើយទិញគេហៅថាទិញកាហ្វេហូបទិញបាយហូបជាប្រចាំខ្លួនរបស់យើងកុំឲ្យមានសម្ពាធទៅដល់គ្រួសារអញ្ចឹងណាគាត់ន័យថាចង់រលួយចាយដល់ខ្លួនឯងតែប៉ុណ្្នឹងទេ ចាចាប់ផ្ដើម ពីគេទទួលស្គាល់ថាខ្ញុំចេះឆែករាសីមិនត្រឹមតែចេះលក់លេខទេចេះឆែករាសី ចេះរៀបហងស៊ុយ ចាអញ្ចឹងអតិជនទេជាអ្នកតម្រូវជំរុញខ្ញុំពីក្រោយ តាមពិតខ្ញុំ អត់មានបំណងទៅคล้ายជាបែបហ្នឹងទេចាអញ្ចឹងយើងរៀបទៅកាក់កបទៅ ល្អទៅ ការណែនាំរបស់ខ្ញុំទៅគាត់ក៏អូខេយល់តាម ដែលថាជាហុងស៊ុយបែបជាសះអញ្ចឹងណាបន្ទាប់មកទៀតម៉ួយម៉ួយគាត់មកគឺមកតាមគ្នាខ្ញុំអឺរើសវេលាការជូនអតិជនរើសវេលារៀបផ្ទះជូនភ្ញៀវតែជាថារើសវេលារៀបផ្ទះហ្នឹងគឺ រៀបបែបហុងស៊ុយមិនមែនបែបជំនឿទេបើចំពោះតាមគ្រូបានទៅរៀនពីមុខវិជ្ជានេះមកណាឆ្នាំឆ្នាំដូចគ្នាអត់បញ្ហាសំខាន់ថ្ងៃដែលឆុងចាអញ្ចឹងគោលដៅការរស់នៅ ជាប្តីប្រពន្ធគឺតួថ្ងៃចាព្រោះតួថ្ងៃ បើថ្ងៃយើងឆុងគ្នាយើង ចូលមកជួប យើងថាយើង ចេញទៅធ្វើការរស៊ីនៅខាងក្រៅមកជួបប្តីជួបប្រពន្ធក្នុងផ្ទះពេលយើងឆុងគ្នា ធ្វើឲ្យយើងមួម៉ៅធ្វើឲ្យយើងពុះឲ្យយើងហត់នឿយពីការងារមកហើយមកជួបគ្នា ធ្វើការមិនចោះសម្រងតែតួឆ្នាំ នៅឆ្ងាយបន្ទាប់ពីឆ្នាំមកខែខែហើយទៅថ្ងៃណាអញ្ចឹងឆ្នាំ នៅ6បើឧទាហរណ៍ថា6ឆ្នាំទៅឆុងម្ដង ចាអញ្ចឹងបើយើងជន់យក ឆ្នាំដូចដូចគ្នាដូចជាខាលជន់ខាល អញ្ចឹងបើយើងឡើងឡើងទាំងអស់គ្នាបើធ្លាក់ធ្លាក់ទាំងអស់គ្នាតែប៉ុណ្្នឹងទេប៉ុន្តែយើងអាចរកវិធីកែដោយយកកូនមកជួយលើករាសីពួកគាត់ទាំងពីរបាន គេជួបខ្ញុំអីចឹងបងឮគេថាល្បីឆ្នាំហ្នឹងជាឆ្នាំខាលហ្នឹងគេឃើញប្រើតែពណ៌ទឹកបិចពណ៌ឈើអីចឹងអាហ្នឹងឆ្នាំហ្នឹងគឺគេហៅថារបៀបដេក័រកន្លែងណាមួយអញ្ចឹងណាចាទទួលទេវតាអីចឹងដេក័របែបហ្នឹងប៉ុន្តែអ្វីដែលយើងដូចប្អូន ជាធាតខ្លួនរបស់ខ្លួនឯងឈើដីភ្លើងហ្នឹងបងអូនប្រើតែបោះខ្លួនឯងទៅមិនត្រូវប្រើពណ៌ទឹកទេអញ្ចឹងប្រើសម្លៀកបំពាក់នេះឆុងខ្លួនឯងហើយធ្វើឲ្យអារម្មណ៍មួម៉ៅខ្លួនឯងហើយអញ្ចឹងកុំយល់ច្រឡំថាឆ្នាំ2022ហ្នឹងគេឲ្យប្រើទឹកឈើយើងត្រូវតែប្រើពណ៌ទឹកឈើទេអត់ទេ ចាយើងប្រើទៅតាមរាសីខ្លួនឯងចារាសីខ្លួនឯងចាចំពោះឆ្នាំនេះដោយសារអីគេថាបាតុភូតផ្លែកៗមកហើយជាពិសេសការលងទឹកពាក់ព័ន្ធនឹងថា ឆ្នាំខាលឈើបោកមកជាមួយ ទឹកបោកទឹកបោកគឺជាទឹកធំអញ្ចឹងឆ្នាំ2022នេះទឹកធំអញ្ចឹងគេហាមចាគេហាមតាំងពីដើមឆ្នាំមកហើយអ្នកដែលអត់ត្រូវធាតទឹកជាពិសេសអ្នកដែលឆុងជាមួយធាតទឹកហាមទៅលេងធាតទឹកអញ្ចឹងពេលដែលយើងទៅលេងជាកន្លែងតំបន់ទឹកធ្វើឲ្យយើងមានបញ្ហាឆុងធ្វើឲ្យយើងមានគ្រោះមកចំពោះខ្លួនយើងប៉ុន្តែ សម្រាប់អ្នកដែលគេត្រូវធាតទឹកវិញ គឺគេទៅលេង ទឹកដើម្បីលើករាសីមកខ្លួនគាត់វិញ នៅក្នុងឆ្នាំ2022នេះ មានខាលដែលជាជាន់ឆ្នាំវកដែលឆុងជាមួយខាលឆុង100%ហើយម្សាញ់ឆុង50%ម្សាញ់នឹងជ្រូកជ្រូកខ្លួនឯងនឹងបើលេចរឿងជ្រូកខ្លួនឯងជ្រូកខ្លួនឯងនឹងជួយគេហើយក៏ខ្លួនឯងឆុងដែរសម្រាប់អ្នកដែលឆ្នាំខាលអត់សូវខ្លាំងដូចអ្នកដែលកើតឆ្នាំវកទេ ចាឆ្នាំវកគឺជាឆុង100%ចាអញ្ចឹងគាត់អាចការពារឆុងខ្លួនគាត់ប្រើ sticker ជ្រូកកាត់ឆុង ឬក៏គាត់ពាក់បន្តោងជ្រូកកាត់ឆុងទៅចាអូខេហើយចាអានឹងអ្វីមួយដែលគេហៅថាតែង តែយកមកប្រើកាត់ឆុងប៉ុន្តែបើសិនតែយើងទៅប៉ះទឹះគេហៅថាប៉ះប៉ះរង្គោះរង្គើពាក្យថារង្គោះរង្គើយើងអត់មានអាប់មើលអញ្ចឹងយើងអត់ដឹងថាទឹះណាឆុងទឹះណាហេងអញ្ចឹងបើសិនជាយើងអ្នកឆ្នាំវោកនឹងទៅស្ដាប់សំឡេងនៃការរង្គោះរង្គើនឹងបើសិនជាមានអារម្មណ៍ថា យើងមានការងាររាំងស្ទះមានន័យថាយើងឆុងហើយអញ្ចឹងយើងទៅត្រាំជើងនឹងទឹកអំបិលលាងសយតិចបំផុតក៏ពីកញ្ចប់ដែរចាតិចបំផុតក៏ពីកញ្ចប់ដែររយៈពេល1ម៉ោងអញ្ចឹងនេះគឺវិធីការពារមួយទៀតក្រៅពីពាក់បន្តោងជ្រូកឬក៏ sticker កាត់ឆុងអញ្ចឹងឧទាហរណ៍ថាគាត់កើតថ្ងៃខាលអញ្ចឹងថ្ងៃដែលឆុងគាត់គឺថ្ងៃវកណា កុំធ្វើដំណើរកុំទៅចរចាការងារអីមួយគេនៅក្នុងថ្ងៃវកអញ្ចឹងថ្ងៃតតែអ្នកបានឆៃរាសីហើយទៅដឹងថាគាត់កើតថ្ងៃសัตว์អ្វីគ្រប់គ្រប់គ្នាគាត់តែងតែដឹងថាឆ្នាំកើតឆ្នាំអីឆ្នាំអីតែអត់ដឹងគាត់កើតថ្ងៃទេចាអញ្ចឹងថ្ងៃគឺជាថ្ងៃខ្លួនយើងឧទាហរណ៍បងអូនតែម្ដងចាដីភ្លើងអញ្ចឹងពេលដែលបងអូនត្រូវសម្លៀកពាក់របស់បងអូនភ្លើងពណ៌បែបនេះពណ៌ក្រហមពណ៌ផ្កាឈូកពណ៌ខ្មៅស៊ីចម្ពូអីហ្នឹង គឺតំណាងឲ្យពណ៌ធាតុភ្លើងអញ្ចឹងពណ៌ធាតុដីតំណាងឲ្យលឿងលឿងចាលឿងលឿងបែបខ្ចីបែបនេះអីលឿងប្រោនអីហ្នឹងគឺតំណាងឲ្យពណ៌ធាតុដីអញ្ចឹងយើងត្រូវតែស្លៀកសម្លៀកបំពាក់បែបហ្នឹងចាដើម្បីជាការលើករាសីរបស់យើងហើយបន្ទាប់ពីហ្នឹងទៀតដំណេករបស់យើងក៏ត្រូវតែឲ្យត្រូវនឹងតាមទិសយើងមានធាតុដីមួយមិញអញ្ចឹងធាតុដីមានទិសជាងជាងទិស225គឺជាទិសតំណាងឲ្យធាតុដីដូចគ្នា ហើយទិស45ក៏ជាទិសតំណាងធាតុដីអញ្ចឹងពីរហ្នឹងបងអូនអាចតែកេងទិសមួយណាក៏បានបន្ទាប់មកបងអូនត្រូវក្រាលកម្រាលពូពណ៌អីចាបើថាត្រូវទិសដូចគ្នាហើយបងអូនលេងមួយសិតហ្នឹងទៅដីភ្លើង ចាចឹងបើបងប្អូនកេងនៅទិសធាតុដីបងប្អូនត្រូវក្រាលកម្រាលពណ៌ធាតុភ្លើងដើម្បីឲ្យដីរបស់បងប្អូននឹងកាន់តែខ្លាំងរឹងមាំថែមទៀតចានឹងបែបហ្នឹង អញ្ចឹងជាសារចុងក្រោយរបស់នាងខ្ញុំមិនត្រឹមឡើយតែ2022នេះទេ2023 2000ទៅអនាគតក៏ដែរបើសិនជាបងប្អូនទាំងអស់ដែលគាត់មានអារម្មណ៍ថាសោយមានអារម្មណ៍ថាធុញថប់ការងារមិនជោគជ័យឬក៏ការតំណាក់តំណងរបស់បងប្អូនគេថាឥឡូវជួបគ្នាថ្ងៃស្អែកស្រាប់តែយប់នឹងគេខលមក cancel អីយើងទៅត្រាំជើងលាងសួយដោយខ្លួនឯងតិចបំផុតអំបិលពីកញ្ចប់ 2កញ្ចប់នឹងស្មើនឹង2គីឡូបើសិនជាយើងមានអារម្មណ៍ថាសយខ្លាំងយើងដាក់5កញ្ចប់ទៅ7កញ្ចប់អីចឹងទៅត្រាំនឹងធុងពេត្រូឬក៏ផ្ទះបងប្អូន មានធុងអីយើងដាក់ទៅ ត្រាំត្រាំកំភួនជើងហើយបើសិនជាបងប្អូនមានអារម្មណ៍ថាក្តៅខ្លួនអីតិចតួចថែមទឹកក្តៅចូលមកទៀតនឹងស្វាងត្រឹមតែរយៈពេល1ម៉ោងហ្នឹងទេនឹងស្វាង ចាអញ្ចឹងបើបងប្អូនមិនទាន់ដែលបានអនុវត្តសូមចូលទៅពិសោធន៍សាកទៅចា បើសិនជាមានការក្តៅខ្លួនស័ក្តិសិទ្ធិបំផុតត្រាំរួចអត់ដឹងតែខ្លួនឯងជាចាព្រោះសិទ្ធិកូនសិស្សខ្ញុំខ្លួនឯងក៏សិទ្ធិតែធ្វើផ្ទាល់ខ្លួនឯងបានផលនៃការបែបហ្នឹងអាត្រឹមតាមមកក្តៅខ្លួនណាតែហើយបើសិនជាបងប្អូនចេះ ត្រាំជើងរួចហើយចេះតែធ្វើសមាធិឬក៏ធ្វើការក្រទុនលៀបត្រឡប់មកវិញការហេងរបស់បងប្អូននឹងត្រឡប់មកដូចដើមឬក៏លើសអ្វីដែលបងប្អូនចង់បានទៀតចាចាបើការឆែករិស័យខាងខ្ញុំណាចា យើងមិនបាច់ថាដល់100%បន្ទុអ្វីក៏យើងមិនឲ្យដល់ប៉ុណ្ណឹងដែរយើងថាត្រឹមតែ70 80%អូខេសិស្សគាត់ឯកភាពនឹងប៉ុណ្ណឹងគាត់ថាទទួលយកបាន មើលលំអិតកាន់តែច្បាស់ទៀតចាបើមើលដោយប្រយោលប្រយោលខ្ញុំមើលតាមការ live ហ្នឹងក៏គាត់ជក់ចិត្តថានឹងត្រូវហើយចាអញ្ចឹងបើមើលលំអិតខាងខ្ញុំទៀតរឹតតែ ច្បាស់ទៀតចាឆែកសេវា ជាក់លាក់ចាអត់តាមសធាជ្រះថ្លារបស់កូនសិស្សទេ គឺឆែកសេវាជាក់លាក់ចាបើសិនជាបងប្អូនទាំងអស់គ្នា ដែលចង់តំណាក់តំណងមកពេកលេខសំណាងយើងខ្ញុំគាត់អាចឆាតចូលបាន ឬក៏តំណាក់តំណងតាមលេខ Telegram 061 36 36 59បើសិនជា call អាចប្របាក់ call ចូលបន្តិចបើ Telegram អូខេ